យអូននាងចង់ទឹកស្មារតីរិទ្ធលឹកគួចាញ់សំរងអូនអើយអូនគេទាំងអងមកចង់ស្គាល់ឈ្មោះតាពីរួយយ៉ាងណារៀងរាវស្ទៀវតូចដូចកណោ ឆើតពិសីគុណគួបនេត្រាបំណាលវងគុណវិលក្ខណាមានស្លុកចិន្តាឃើញកាអហើយអោកំពុងចាំកំពុងចិត្តលើ ទទួលមកនៅបងសូមខ្ញុំប្រាននឹងស្មួនពីស័យបងសូមថ្នមបីស្រស់ស្រីពីលបើប្រលំហូតគេស្រាប់ហេតុកើតនៅបងមកពីបើលុសោ ចាំកំពុងចិត្តអើយសូមគីតាយកាលខ្ញុំប្រកែកបើអូនប្រកាន់ប្រកងនឹងបែកកើខ្ញុំប្រកែកទទួលបងទៅបងសូមចាប់ប្រានស្មួនពីស័យ អស់សងក្នុងបីស្រស់ស្រីពីលបើប្រឡងមុតគេស្រាប់ពេកកាយផ្លើបងបងពីមើល